បាទសួស្តីបងប្អូនទាំងអស់គ្នាបាទមកជួបគ្នាជាមួយនឹងមេរៀនទី6នៃ MIS បាទមុខវិជ្ជា MIS បាទចំណងជើងនៃមេរៀនទី6ថ្ងៃនេះគឺ enhancing decision making ណាការលើកកម្ពស់ណាការធ្វើសេចក្តីសម្រេចចិត្តអញ្ចឹងមានន័យថាម៉េចសម្រាប់ការលើកកម្ពស់ណាអញ្ចឹងនៅក្នុងហ្នឹងពាក្យ keyword សម្រាប់ដែលយើងត្រូវយកចិត្តទុកដាក់ ស្វែងយល់គឺចំណុចទី1គឺ enhancing ណាហើយមួយទៀតគឺ decision making អញ្ចឹង keyword ហ្នឹងមានតែពីរហ្នឹងទេដែលយើងធ្វើសេចក្តី សម្រេចចិត្តហើយវាអាចជួយអីបានអញ្ចឹងត្រឡប់ទៅលើ cost title របស់យើងវិញគេថា management information system ណាការគ្រប់គ្រងប្រព័ន្ធព័ត៌មានការគ្រប់គ្រងប្រព័ន្ធព័ត៌មានអញ្ចឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានរបស់យើងគឺ វាជួយអីយ៉ាងម៉េចខ្លះជួយឲ្យអាជីវកម្មរបស់យើងដំណើរការយ៉ាងម៉េចអញ្ចឹងនៅក្នុងនេះពាក្យថា enhancing ហ្នឹងគឺលើកកម្ពស់ឬក៏ធ្វើឲ្យប្រសើរឡើង ទៅលើការធ្វើសេចក្តីសម្រេចចិត្តខណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានវាអាចជួយយើងបានច្រើនណាបានច្រើនអញ្ចឹងទៅបានទៅលើអីខ្លះអញ្ចឹងនៅក្នុងខុសនៃមុខវិជ្ជាយើងនេះគឺវាមានសារៈសំខាន់មែនទែនសម្រាប់យើងខណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានបាទបាទ គោលបំណងនៅក្នុងមេរៀននេះបាទហើយបញ្ជាក់ដែរសម្រាប់មេរៀនទី6យើងវាត្រូវគ្នាជាមួយនឹងនៅក្នុង e-book របស់យើង chapter 12ណា enhancing decision making ណាមេរៀនជំពូកទី3ណាជំពូកអាជំពូកទី12វាត្រូវគ្នាជាមួយនឹងយើងជំពូកទីទី6បាទគោលបំណង3នៅក្នុងមេរៀនយើងគឺទី1គឺគេ what are the different type of decision making នេះ អ្វីដែលយើងធ្វើសេចក្តីសម្រេចចិត្តនោះវាមានច្រើនប្រភេទអញ្ចឹងគេសួរថាតើប្រភេទអីខ្លះដែលត្រូវធ្វើសេចក្តីសម្រេចចិត្តហើយវាមានលក្ខណៈខុសៗគ្នា and how does decision making process work អញ្ចឹងយើងត្រូវស្វែងយល់ថាតើការធ្វើសេចក្តីសម្រេចចិត្តហ្នឹងវាដំណើរការយ៉ាងម៉េចហើយ how information support activity ទាំងអស់នោះអញ្ចឹងរឿងដែលសំខាន់យើងត្រូវ ស្វែងយល់បន្ថែមទៀតពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើសេចក្តីសម្រេចចិត្តឬក៏ដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តយើងត្រូវស្វែងយល់ហើយនៅក្នុងនេះគឺវាផ្សារភ្ជាប់ជាមួយ នឹង លក្ខណៈនៃការធ្វើសេចក្តីសម្រេចចិត្តផ្សារភ្ជាប់ជាមួយនឹង information system ដែលវាបំរើឲ្យ management manager ខុសៗគ្នាទាំងអស់ហើយការធ្វើសេចក្តីសម្រេចចិត្តក៏ខុសៗគ្នាដែរបាទចំណុចទី2 how do business intelligence and business analytics support decision making នេះគេសួរថាតើអាជីវកម្មវៃឆ្លាតជាមួយនឹងអាជីវកម្មវិភាគវាបានជួយឲ្យការធ្វើសេចក្តី សម្រេចចិត្តរបស់យើងហ្នឹងបានយ៉ាងដូចម្ដេចចំណុចទី4អទី3បាទ how do different decision making consistency in an organization use business intelligence គេនិយាយពីអាជីវកម្មវៃឆ្លាត ចឹងនៅពេលដែលអាជីវកម្មវៃឆ្លាតវាត្រូវមាន លក្ខណៈយ៉ាងម៉េចហើយការសម្រេចចិត្តយ៉ាងម៉េចដែលអាចធ្វើឲ្យយើងកាន់តែប្រសើរឡើងណាហើយ what is the rule of information system in help people working in group អូខេហើយកត្តាជាច្រើនទៀតណាមានកត្តាអីខ្លះដែល management information system អាចជួយឲ្យយើងធ្វើការជារួមជាក្រុមជាអីជាដើមបាទជាគោលបំណង3ធំធំនេះ វាជាកត្តាមួយដែលយើង អាចស្វែងយល់ហើយឲ្យបានស៊ីជម្រៅនៅក្នុងមេរៀនចុងក្រោយនៃ មុខវិជ្ជា Management Information System បាទគោលបំណង content ក៏មានគោលបំណង3 content ក៏មាន3ដែរបាទ content ក៏មាន3ដូចគ្នាហើយតោះអញ្ចឹងយើងត្រូវមើលថាលក្ខណៈយ៉ាងម៉េចខ្លះនេះ business ចំណុចទី1និយាយពី decision making and information system ការពិតយើងត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតណាសម្រាប់ដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តរបស់បុគ្គលម្នាក់ម្នាក់ឬក៏នៅក្នុងអាជីវកម្មមួយយើងត្រូវស្វែងយល់ឲ្យបានអាហ្នឹងណាយើងយើងអានសភៅបន្ថែម business value of improve decision making នេះគេថាតម្លៃនៃអាជីវកម្មគឺអាចធ្វើឡើង តាមរយៈការ ធ្វើសេចក្តី សម្រេចចិត្តណាបានប្រសើរឡើងវាធ្វើឲ្យកាន់តែប្រសើរដែរសម្រាប់អាជីវកម្មរបស់យើង ចឹង improving hundred of thousand of small decision add up to large annual value for the business គេថានៅខណៈពេលដែលយើងធ្វើការសម្រេចចិត្តឬក៏ការធ្វើឲ្យប្រសើរឡើងរាប់រយដង ពីតូចតូចរាប់រយដងទៅ វាអាចកើតទៅជារឿងធំមួយប្រចាំឆ្នាំ ដែលជា តម្លៃមួយធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើង បាទចឹងចូលមកដល់ចំណុចទី2នៅក្នុង slide នេះគេនិយាយពីប្រភេទនៃការធ្វើសេចក្តីសម្រេចចិត្ត ណាប្រភេទនៃការធ្វើសេចក្តី សម្រេចចិត្តចឹងការធ្វើសេចក្តីសម្រេចចិត្តវាមាន3ប្រភេទបាទប្រភេទទី1គឺនិយាយពីការធ្វើសេចក្តីសម្រេចចិត្តប្រកបទៅដោយគ្មានទម្រង់ច្បាស់លាស់ឬក៏ការធ្វើសេចក្តីសម្រេចចិត្តដោយដោយពុំមានទម្រង់ច្បាស់លាស់នេះ unstructure unstructure ហ្នឹងយើងធ្វើយ៉ាងម៉េចហើយ នៅស្ថិតនៅក្នុង level ណាហ្នឹងយើងត្រូវយល់ដែរណា decision maker must provide judgment evaluation insight to solve the problem នេះអ្នកធ្វើសេចក្តីសម្រេចចិត្តត្រូវតែ ផ្ដល់នឹងការសន្និដ្ឋាន ការវិតម្លៃហើយនឹង ការដោះស្រាយបញ្ហាហ្នឹងឲ្យសមប្រកបអាហ្នឹងគ្រាន់តែយល់សិនទេបាទចំណុចទី2គឺ structure respect repetitive and routine នេះការធ្វើសេចក្តី សម្រេចចិត្តដែលមានលក្ខណៈមួយដដែលដដែលណាហើយនឹងអឺដើរ ជាញឹកញាប់ណាជា routine ជា routine មានន័យជាប្រចាំថ្ងៃជា daily យើងដោះស្រាយបញ្ហាគឺត្រូវ follow តាម step ហ្នឹងណាដាក់តាម structure ហ្នឹង involve definition and procedure for handling so they do not have to treat it each time as as new សណៈពេលដែលយើងប្រើ structure ពេលដែលយើង ដោះស្រាយគួរ follow តាម structure នីមួយៗទាំងអស់អត់មានអ្វីដែលថ្មីទេណា structure ការធ្វើសេចក្តីសម្រេចចិត្តហ្នឹងបើយើងគឺត្រូវតែប្រកបទៅតាមនីតិវិធីនៃច្បាប់នៃទម្លាប់នៃក្បួនខ្នាតដែលយើងបានកំណត់អត់មានអីថ្មីទេណាបាទមួយទៀតគឺ semi structure only part of problem has clear cut answer provided by accepted procedure ណាពាក់កណ្ដាល50 50ឬក៏គេថាបញ្ហាមួយចំនួនអាចត្រូវបានគេបង្ហាញឲ្យបានច្បាស់លាស់តាមនីតិវិធីហើយបញ្ហាមួយចំនួនទៀត មិនបានច្បាស់លាស់ទេបាទអូខេអញ្ចឹងសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តយើង apply ទៅក្នុង business វិញគឺត្រូវផ្ដោតសំខាន់ទៅលើ កត្តានៃ manager ទាំងប្រភេទនៃការធ្វើសេចក្តីសម្រេចចិត្តអឺ and structure structure និង semi structure អញ្ចឹងនៅក្នុងនេះគេផ្ដោតសំខាន់ទៅលើ management វិញអញ្ចឹងសម្រាប់ management វាមាន senior management គួរប្រើការធ្វើសេចក្តី សម្រេចចិត្តកម្រិតណាអញ្ចឹងបើសិនជាយើងដឹងរូលនឹងច្បាស់លាស់វាធ្វើឲ្យយើងមានភាពងាយស្រួលនៅក្នុងការដែលយើងធ្វើសេចក្តីសម្រេចចិត្តឬក៏នៅក្នុងអាជីវកម្មដំណើរការបានទៅល្អដែលមាន សិទ្ធនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តសមស្របណាសមស្របទៅតាមស៊ីនីទៅតាមប្រភេទនៃថ្នាក់ដឹកនាំបាទអញ្ចឹង senior manager គាត់ make many unstructured decision គាត់ធ្វើការសក្តិធ្វើសក្តិសម្រាប់ចិត្តជាច្រើន ដែលมันមានទម្រង់ for example should we enter a new market នេះសំណួរសួរថាតើយើងគួរតែចូលទៅលើ ទីផ្សារថ្មីយើងឬក៏យ៉ាងណាចឹងការធ្វើសេចក្តីសម្រេចចិត្តរបស់គាត់ពេលខ្លះมันចាំបាច់មានតម្រង់អីច្បាស់លាស់ទេយ៉ាងគាត់មើលឃើញជាក់ស្ដែងគាត់អាចសម្រេចបាន middle manager make more structure decision but These may include unstructured component. For example, why is all the fulfillment report showing decline in Minneapolis នេះអញ្ចឹងអាចគាត់សម្រាប់អ្នកគ្រប់គ្រងថ្នាក់កដាលគឺគាត់ធ្វើសេចក្តីសម្រេចចិត្តពេលខ្លះគាត់ប្រើតាម structure ពេលខ្លះគាត់មាន unstructure យេ unstructure គឺគាត់ប្រភេទ mini structure ណាខាងលើ senior manager គឺគាត់ប្រើ unstructure ព្រោះគាត់ធ្វើសេចក្តីសម្រេចចិត្តរបស់គាត់គឺប្រែប្រួលអត់ មានក្បួនអត់មានខ្នាតអត់មានច្បាប់នៅតាមនីតិវិធីទេអញ្ចឹងតាមការយល់ឃើញតាមបច្ចេកទេសតាមជំនាញនិងនិន្នាការទីផ្សាររបស់គាត់គាត់អាចសម្រេចចិត្តបាន middle manager គាត់មាន សិទ្ធិបាន ហើយក៏គាត់ត្រូវ follow តាមច្បាប់ដែរអញ្ចឹងពេលខ្លះគាត់ត្រូវ follow តាមច្បាប់ ដូចអាចំណុចនៃការធ្វើសេចក្តីសម្រេចចិត្តអញ្ចឹងណានិយាយពីការគ្រប់គ្រងបុគ្គលិកមួយឧទាហរណ៍ថាយើងជាបុគ្គលិកនៅក្រៅមកប់ហើយយើងចង់ឈប់ឈប់ញយពេកអត់យូរយូរលែងហ៊ានសុំមេហ្នឹងហើយហើយដល់ពេលមេក៏លែងហ៊ានឲ្យដែរដល់ពេលដែលសុំឈប់ញយពេកមេហ្នឹងក៏មេត្រឹម operation manager ឬក៏អីក៏រុញឲ្យឡើងទៅលើណាជួបបុគ្គលិកយ៉ាងធម្មតាយើងមកជួប operation នេះ ជួបត្រឹម operation manager គាត់ជួបតែគាត់ញយពេកអញ្ចឹងយូរយូរគាត់លែងឲ្យព្រោះគាត់ structure គាត់សុំអា structure នឹងបានច្រើនចេះតែសុំឈប់ឲ្យតាមក្បួនច្បាប់នៃការឈប់សម្រាកវាអាចមានមានច្បាប់មួយអាទិត្យឬក៏មួយខែឈប់ប្រហែលថ្ងៃផុតពីហ្នឹងអាហ្នឹងវាលើសហើយណាលើសចឹងដល់ពេលដែលគាត់ឈប់លើសគាត់មានបញ្ហាគាត់ជៀសវាមិនរួចគាត់ត្រូវសុំសុំ operation manager ហ្នឹងគាត់មិនអនុញ្ញាតទេ ឬក៏គាត់មិនបាន ផ្ដល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តរុញទៅឲ្យ middle manager ដល់ពេលទៅដល់ middle manager គាត់មើលថាគាត់មានតំណែងតំណងល្អគាត់ដឹងថាការងារនេះយ៉ាងម៉េចយ៉ាងម៉េចគឺគាត់អាចឲ្យគាត់សម្រេចចិត្តដោយគ្មានអឺតម្រងណាមួយច្បាស់លាស់ទេអញ្ចឹងគាត់រុញឲ្យតែអូខេចង់សម្រាប់ក៏សម្រាប់បានអញ្ចឹងទៅតាមឯកសារតាមអញ្ចឹងមានថាយើងជួបយើងជួបថ្នាក់ក្រោមគាត់ហេតុអីបានគាត់ ពិបាកពេលខ្លះគឺគាត់ធ្វើតាមច្បាប់ការសិទ្ធិសិទ្ធិសម្រាប់ចិត្តរបស់គាត់គឺ structure ណា make more structure decision គាត់ដែលធ្វើអញ្ចឹង operation manager ហ្នឹង and rank and file employee ហ្នឹងគឺគាត់ធ្វើតាម structure ដល់ពេលដែលគាត់ទៅជួបមួយថ្នាក់លើនៅមានបញ្ហាដោះស្រាយមួយថ្នាក់លើទៅជួបមួយកាន់តែ top manager ឬក៏ senior manager ហ្នឹងស្រួលតែជួបទៅគាត់និយាយថាអឹងអូខេគាត់អឺឆ្លើយម៉ាត់អូខេដល់ពេលយើងអញ្ចឹងបុគ្គលិកខាងក្រោមគាត់មានអារម្មណ៍ថាថ្នាក់លើ មានដូចយ៉ាងស្រួលជាងថ្នាក់ក្រោមណាផ្ទាល់ហ្នឹងគឺពិបាកប៉ុន្តែស្ដែងយើងត្រូវដឹងថា ការធ្វើសេចក្តីសម្រេចចិត្តរបស់យើងនឹងការផ្ដល់ព័ត៌មានក្នុងការដោះស្រាយបញ្ហា គឺថ្នាក់ក្រោមនេះដែលគាត់នៅ operation manager ហ្នឹងដែលគាត់កាន់តែ structure decision ធ្វើឲ្យមានការលំបាកដែរគាត់តឹងទ្រូងអារឿងហ្នឹងផងទប់ជាមួយនឹងបុគ្គលិកហ្នឹងផងបាទពិបាកដែរហើយបើសិនជា middle manager នៅ លើនេះគាត់ គាត់ធ្វើបាប operation manager នឹងទៀតកាន់តែធ្ងន់ធ្ងន់ត្រង់មិនគេថា operation manager ហ្នឹងយូរយូរនៅអត់បានទេដោយសារអីបើសិនជា middle ឬក៏ top ហ្នឹងគាត់ស្អប់ឬក៏មានអកតេអីមួយគាត់អត់ support អញ្ចឹងគាត់នេះគាត់មានសិទ្ធគាត់គាត់អាចគាត់ unstructure ផងគាត់ structure ផង ពេលដែលអ្នកណាស្រួលហ្នឹងទៅគាត់ unstructure ទៅពេលដែលគាត់មិនស្រួលទៅជា structure ទៅអញ្ចឹងពេលខ្លះធ្វើបាប operation manager ណា senior ក៏ចឹងដែរចឹងគេអាច apply ទៅ structure ក៏បាន គេ apply ទៅ unstructure ក៏បានចឹងណាចឹងពេលដែលយើងធ្វើការវាមាន ផលលំបាកត្រង់ចំណុចនេះហើយ key challenge key person នៅក្នុងនេះច្រើននៅច្រើនលបេះនៅបានយូរឬក៏បើមិនចេះតំណតំណងល្អទេ ពេលខ្លះលំបាកព្រោះការងារហ្នឹងគឺដើរទៅលើ structure បាទហើយបុគ្គលិកតាមស្រួលហ្នឹងបុកបុកធ្លាយ អាហ្នឹងចំណុចហ្នឹងមានបញ្ហាត្រង់ចំណុច operation manager and rank file employee នឹងឯងអូខេអញ្ចឹងបញ្ហាខ្លាំងមែនតើសម្រាប់ពុកម៉ែបងប្អូនដែលដែលដែលគាត់ជាបុគ្គលិកឬក្រុមហ៊ុនផ្សេងផ្សេងបាទគឺត្រូវយកចិត្តទុកដាក់ហ្នឹងខ្លាំងមែនតើបាទដែលគិត ទៅលើ structure និង semi structure ហើយជាដូចជាមួយណា and structure អូខេអញ្ចឹង apply ទៅនៅក្នុងនេះដូចគ្នាដដែល បាទនេះ operation management នេះ individual employee ហើយជាមួយនឹង team ហ្នឹងគឺ structure ចំណិចបន្ទាប់មកកាន់តែឡើងទៅលើ semi ហើយជាមួយនឹង unstructure ដែលគាត់ប្រើពេលដែលគាត់ប្រើគំនិតក្នុងការច្នៃអញ្ចឹងហើយគេថាយកអ្នកដែលមានចំណេះដឹងមានបទពិសោធន៍ជំនាញក្នុងការគ្រប់គ្រងទៅកាន់នៅលើដើម្បីអីឲ្យគាត់នៅពេលដែលគាត់ចេះគាត់ចេះបត់បែនទៅតាមប្រភេទព្រោះគាត់អត់មាន structure ដែលណាគ្រប់គ្រងគាត់ទេបាទអញ្ចឹងគាត់មានសិទ្ធិ ដល់ពេលអ្នកអ្នក operation គឺអត់ទេធ្វើតាមការដាក់បញ្ជា ពីថ្នាក់លើមកដេញមកក្រោមណាហ្នឹងសិទ្ធនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តគឺលក្ខណៈបែបហ្នឹងឯងនេះ design and entrance or exit from market approved uh, capital budget decision long term goal ណានេះសម្រាប់អ្នកលើ decision market plan develop department budget design new operation website ណា determine over time eligibility, restock, inventory, offer credit to customer, determine special offer to customer អានេះជាជាកម្មវិធីជា ជាលក្ខណៈដែលគេកំណត់ថាប្រភេទនៃការធ្វើសេចក្តីសម្រេចចិត្តតម្រង់នៃការធ្វើសេចក្តីសម្រេចចិត្តតាមប្រភេទ structure semi structure ជាមួយនឹង unstructure ហើយលក្ខណៈនៃការធ្វើសកម្មភាពមានអីអញ្ចឹងផ្អែកទៅតាមប្រភេទនៃ management អូខេ បាទការធ្វើសេចក្តី សម្រេចចិត្តបន្តទៀតបាទការធ្វើសេចក្តីសម្រេចបន្តតា for stake of decision make decision making process នេះនេះ for stake អឺ4ជំហាននៅក្នុងការធ្វើសេចក្តីសម្រេចចិត្តយើងអាចធ្វើបានណាចំណុចទី1 intelligent discover identify and understanding the problem occurring in the organization នេះការធ្វើសេចក្តីសម្រេចចិត្តប្រកបទៅដោយភាពវៃឆ្លាតអញ្ចឹងអា ត្រង់ចំណុច intelligent នេះគឺ ជាការប្រម៉ែប្រមូលព័ត៌មានជាការកំណត់ ជាការបង្ហាញស្វែងយល់ពីបញ្ហាទាំងអស់ឡើងដែលកើតឡើងនៅក្នុងអង្គភាពរបស់យើងបាទបើអង្គភាពយើងមានអឺបញ្ហាអីកើតឡើងយើងគួរតែដោះស្រាយយ៉ាងម៉េចណាគឺកំណត់បញ្ហាយ៉ាងម៉េចបញ្ហានៅកន្លែងណាវាកើតពីណាទៅណាគួរដោះស្រាយយ៉ាងម៉េចអាហ្នឹងគឺត្រង់ចំណុច intelligent នេះឯងបន្តមកទៀតចំណុចទី2 design identify and exploring solution to the problem គួរដោះស្រាយយ៉ាងម៉េចត្រង់ចំណុច design នេះទៅលើបញ្ហាដែលកើតឡើងហ្នឹងដូចវាយើងយើងដឹងថាវាកើតពីកន្លែងណាគួរដោះស្រាយយ៉ាងម៉េចខាងណាឲ្យស្ងប់ស្ងាត់ខាងណាឲ្យនេះដោះស្រាយឲ្យបានខាងណាអេហ្នឹងទប់ហើយចុងក្រោយគឺ choosing among solution alternative ការជ្រើសរើសជំរើសដែលល្អដែលប៉ិនប្រសព ណាមានន័យថាបើយើងជ្រើសរើសបុគ្គលិកវិញឬក៏យើងដេញបុគ្គលិកវិញគួរតែប្រើវិធីបាយទាំងអស់នេះក្នុងការធ្វើសេចក្តីសម្រេចចិត្តហ្នឹងគឺឧទាហរណ៍ឯណាបាទយើងកំណត់បញ្ហាហេតុអីបានយើងដេញដេញយើងប្រឈប់បុគ្គលិកមួយនេះមួយនេះអញ្ចឹងដែរគឺដោះស្រាយបើដោះដោះស្រាយហើយបញ្ហាអីខ្លះកើតឡើងហើយជំរើសដែលយើងត្រូវប្រើហើយបើមានជំរើសដតៃទៀតអត់បាទហើយចំណុចទី4យើងអនុវត្ត making choosing alternative work and continuing to monitor as how well solution is working ណែបន្ទាប់ពីយើងធ្វើសេចក្តី សម្រេចចិត្តហើយចាប់ដើមអនុវត្តហើយយើងត្រូវមើលមើលថាជំរើសដែលយើងធ្វើហ្នឹងវាមានបញ្ហាឲ្យកើតឡើងខ្លះអត់ទេបាទអញ្ចឹងចំណុចនីមួយៗសិតថាសំខាន់បាទអូខេចូលដល់ stake នៃការធ្វើសេចក្តីសម្រេចចិត្តដូចមិញដែរណា intelligent design choose implement អញ្ចឹង នៅក្នុង keywords ទាំង4ចំណុចនេះវាមានសំណួរជាកលឹះ4ដែរបាទដែលយើងត្រូវធ្វើណា problem discovery ការស្វែងរកបញ្ហាណា what is the problem មកពិតប្រកបចំណុចចុងក្រោយចំណុចទី2គឺ what is the possible solution តើមានដំណោះស្រាយយ៉ាងម៉េចខ្លះដំណោះស្រាយវាអាចមានដំណោះស្រាយប្រមាណប្រភេទដែលយើងគិតយកមកហើយបន្ទាប់មកយើង choose the best solution ណាជ្រើសរើស ដំណោះស្រាយដែលល្អបំផុតសម្រាប់ដំណើរការរឿងហ្នឹងបាទហើយចុងក្រោយ is the solution working អាការដែលយើងជ្រើសរើសយកចំណុចហ្នឹងវា ដំណើរការអត់ហើយចំណុចបន្ត can we make it work better តើយើងអាចធ្វើឲ្យវាប្រកាន់តែប្រសើរឡើងដែរទេ បាទអញ្ចឹងណាហ្នឹងអូខេតា decision making ចូលដល់ចំណុចទី1តដែល information system can only exist in some of the rule play by manager ណាគេថាពន់ព័ត៌មានត្រូវបានធ្វើឡើង ហើយជួយជា ជំនួយសម្រាប់ការបំពេញការងាររបស់ manager ដែល classical model of manager management មាន five function ណាតាំងពីដើមមកណាតាំងពីដើមនៃការគ្រប់គ្រងយ៉ាងនេះយើងរៀនតាំងពីដំបូងឆ្នាំទី1នេះបាទឆ្នាំទី1ក៏យើងបានរៀនដែរគេថានៅក្នុងការគ្រប់គ្រងណា management information system នៅក្នុង management យើងត្រូវអីណាយើងត្រូវមាន planning organizing coordinating deciding and controlling ណាអាហ្នឹងកាលណាគេប្រើប្រាស់ពាក្យខុសៗគ្នាប៉ុន្តែនៅក្នុងនេះគឺមាន5 1 2 3 4 5 ណា planning organizing leading and controlling អីចឹងទៅណានៅក្នុងនេះមានពាក្យថា coordinating អានេះ organizing planning organizing ណា controlling leading អា coordinating ហ្នឹងណាប្រើពាក្យ leading deciding នៃការធ្វើសេចក្តីសម្រេចចិត្តហើយនឹងការគ្រប់គ្រងបាទ more contemporary behavior model ជាលក្ខណៈនៃការ បង្ហាញទៅលើអេយ៉ាបតផ្សេងផ្សេងទៀតនៅក្នុងគំរូការធ្វើសេចក្តី សម្រេចចិត្តនេះ actually ណាបាទចូលដល់ចំណុចបន្តបាទចំណុចបន្តពាក់ព័ន្ធនេះជាមួយនឹងការធ្វើសេចក្តីសម្រេចចិត្តបាទ slide ទី10បាទនិយាយពី Mindspec managerial 10 managerial rule Can Managerial Rule អានេះតែនិយាយពី ទួលនីតិនៅក្នុងការគ្រប់គ្រងណា ទាំង10ក្នុង ភាពជាអ្នកដឹកនាំអីនេះអាចយើងអាចមើលតាមហ្នឹងតាមក្បួនបាទអញ្ចឹងចឹងតាមតាមក្បួនតាមអីយើងអាចមើលបានបាទអូខេហើយនេះតាម Mind Mindsburg នេះគឺជាក្បួននៃការអឺគ្រប់គ្រង ទាំង10របស់លោក Mindsberg ដែលគាត់រកឃើញចឹងហៅចំណុចទី1គឺពី3ចំណុចដំបូងគឺនិយាយពី interpersonal rule ណា interpersonal rule តួនាទីជាអន្តរបុគ្គលជាអតតថបុគ្គលចឹងណាហ្នឹងហើយ interpersonal rule នេះចំណុចទី1គឺ figure head គឺ figure head ហ្នឹងគឺការដោះស្រាយបញ្ហា គឺការជាម ធ្វើឲ្យគូក្បាលប្រកបទៅដោយ ការច្នៃប្រឌិតឬក៏ការកំណត់អីផ្សេងផ្សេងហើយលក្ខណៈបុគ្គលរបស់ខ្លួនឯងណាចំណុចទី2និយាយពីភាពជាអ្នកដឹកនាំជា leader ណាហើយចំណុចទី3និយាយពីការសម្របសម្រួលចេះចេះសម្របសម្រួលអញ្ចឹងអញ្ចឹងបុគ្គលសម្រាប់បុគ្គលខ្លួនឯងគឺត្រូវចេះចំណុចហ្នឹងហើយចំណុចទី2ចំណុចចាប់ពីចំណុចទី4ដល់ទី6និយាយពីណា information rule ទូនីតិ nerve center អានេះគឺជាប្រព័ន្ធគូក្បាលឬក៏ប្រព័ន្ធព័ត៌មានអីជាដើមបាទប្រព័ន្ធព័ត៌មានជាដើមបាទចំណុចទី5នេះ disseminator spoke person អានេះជាលក្ខណៈប្រភេទជា manager ដែលមានទំនួលខុសត្រូវណាជាប្រព័ន្ធចាយចាយនិយាយទៅ ក្នុងក្នុងនាមយើងជា manager គេបែងចែកជា3ណា 3 3ផ្នែកធំធំផ្នែកទី1គឺលក្ខណៈបុគ្គលផ្នែកទី2គឺជាតួនាទីក្នុងនាមជា manager មានតួនាទីក្នុងការចែករំលែកព័ត៌មានយ៉ាងម៉េចហើយទី3គឺតួនាទីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត3ធំធំស្ថិតនៅក្នុង ចំណោម10ចំណុចបាទអញ្ចឹងចំណុចទីពី1ដល់3គឺនិយាយពីបុគ្គលផ្ទាល់ខ្លួនហើយចំណុចទី4ដល់6គឺនិយាយពីជាលក្ខណៈនៃមជ្ឈមណ្ឌលព័ត៌មាន ចឹងណាបើយើងជា manager យើងជានេះ nerve center ហ្នឹងគឺសំដៅទៅលើអឺមជ្ឈមណ្ឌលប្រព័ន្ធព័ត៌មាន ប្រសាប្រព័ន្ធប្រសាទអីជាដើមដែលផ្ដល់អឺនឹងចែកចាយណា disseminator ផ្ដល់នឹងចែកចាយទៅលើព័ត៌មានទាំងអស់ហ្នឹងហើយនឹងការបែកវែកញែកព័ត៌មានការសម្របសម្រួលអាបាទការសម្របសម្រួលហើយមួយទៀតគឺ spoke person អ្នកនាំពាក្យអញ្ចឹងបើយើងជា manager យើង ផ្ដល់ព័ត៌មានចេះ ចេះចែកម្លែកចេះផ្ដល់ព័ត៌មានហ្នឹងទៅឲ្យថ្នាក់ក្រោម គឺគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអាហ្នឹងជារឿងមួយដែរល្អដែរបាទហើយចូលដល់ចំណុចទី3និយាយពី decision rule decisional rule តួនាទីនៅក្នុងការធ្វើសេចក្តី សម្រេចចិត្តគាត់ត្រូវមានចរិតលក្ខណៈជា entrepreneur ហើយគាត់ជាលក្ខណៈសហគ្រិនណាណានេះ disturbance handle ជាអ្នកដែរ ចែកម្លែកជាអ្នកដែរដោះស្រាយបញ្ហាហើយចំណុចទី9 resource allocation ជាអ្នកបែងចែកធនធាន ហើយនឹងអ្នកចរចាណាអ្នកចរចាព្រោះចរចាល្អធ្វើឲ្យយើងទទួលបានផលល្អមែនទែនបាទអូខេអញ្ចឹងតួនាទីទាំង10នេះយើងអាចស្វែងយល់បន្ថែមទៀតមិនត្រឹមតែប៉ុណ្ណេះទេយើងអាចទៅមើលភាពជាអ្នកដឹកនាំយើងអាចឲ្យផ្សេងផ្សេងព្រោះមេរៀនហ្នឹងគឺផ្សារភ្ជាប់ជាមួយនឹងភាពជាអ្នកដឹកនាំនិងការចែកម្លែកនិងការគ្រប់គ្រងបាទនៅក្នុងហ្នឹង បាទចូលដល់ចំណុចបន្ត three main reason why investment in information technology do not always produce positive result ណាគេចង់ឆ្លោះបញ្ចាំងពីភាព ផ្ទុយគ្នាទៅវិញ ចំពោះអ្នកដែលប្រើ អ្នកដែលវិនិយោគណាអ្នកដែលវិនិយោគទៅលើប្រព័ន្ធព័ត៌មាន ហើយប្រព័ន្ធព័ត៌មានប្រព័ន្ធ technology ហើយ ប៉ុន្តែទទួលបានលទ្ធផល positive result do not always produce positive result មានន័យថា វាមិនប្រកាសថានឹងបង្ហាញទៅលើលទ្ធផលល្អទេអ្វីត្បិតតែយើងមាន information system ណាអញ្ចឹងអញ្ចឹងមិនមិនប្រកាស100%ទេបាទអូខេអញ្ចឹងមូលហេតុ3ដែលគេលើកឡើងចំណុចទី1គឺនិយាយពី information quality គុណភាពនៃព័ត៌ព័ត៌មាន ចឹងគុណភាពនៃនៃព័ត៌មានហ្នឹងគឺ high quality decision require high quality of information គេថាបើសិនជាយើងមិនមានព័ត៌មានមួយដែលមានលក្ខណៈល្អប្រសើរឬក៏មានគុណភាពទេការធ្វើសេចក្តីសម្រេចចិត្តក៏មិនល្អដែរអញ្ចឹង quality of information សំដៅទៅលើអីសំដៅទៅលើគុណភាពនៃព័ត៌មានហ្នឹងពិតមិនពិត ណាល្អកម្រិតណា ដែលអាចយកមកធ្វើការសេចក្តីសម្រេចចិត្តបានឬក៏វាគ្រប់គ្រាន់ហើយនៅអាហ្នឹងមានន័យថាអាហ្នឹងគឺជា high quality of information ណា high quality of information អូខេចូលដល់ចំណុចទី2 management filter ណាការគ្រប់គ្រងនិយាយពីការគ្រប់គ្រងនិង ការច្រោះនៃភាពគ្រប់គ្រង manager have selected attention and have variety of buyer that reject information that do that does not conform to prior conception នេះសំដៅទៅលើការជ្រើសរើស manager ត្រូវតែចេះជ្រើសរើសចេះច្រោះទិន្នន័យចេះជឿចេះវិភាគហើយនឹងចេះ reject ចោលរាល់ព័ត៌មានទាំង lain ណាដែលมันមានលក្ខណៈល្អប្រសើរឬក៏អាណាដែលជាអត្ថិភាពអាណា ដែលមិនមែនជាអត្ថិភាព អាហ្នឹងអាគេហៅថា management filter ណាចំណុចហ្នឹង ចឹងតើតែយើងក្នុងនាមយើងជាអ្នកគ្រប់គ្រងត្រូវតែចេះច្រោះចេះយកហើយចេះ ថ្លឹងថ្លែងអាណាជា priority អាណា not priority ហើយអាណាដែលគឺគួរដោះស្រាយហើយល្អប្រសើរហើយអញ្ចឹងនៅក្នុងមេរៀនតាំងពីដើមរហូតដល់ចប់គឺសិតតែជារឿងមួយដែលយើងសិតដែលយើងអាចធ្វើការថ្លឹងថ្លែងនៅក្នុង management បាទហើយមេរៀនទី3អឺចំណុចទី3អធិស្ឋានចំណុចទី3 organizational interior and policy ចំណុចមួយទៀតគឺវាមិនអាចវាអាចកតាដែរនេះបានគឺគោលការណ៍នៅផ្ទៃក្នុងរបស់អង្គភាពនិងគោលនយោបាយ strong force within organization resist making decision calling for major change នេះគណៈពេលដែលយើង ជំរុញខ្លាំងពេកធ្វើឲ្យមានការផ្លាស់ប្ដូរដែរណាអញ្ចឹងសរុបមកវិញសម្រាប់ហេតុផល3ដែលអាចនឹង មិនប្រកាសថាជំរុញឲ្យវាមានតែ positive result នោះទេ បាទគឺហេតុផលទាំង3នេះឯងដែលជួយឲ្យហើយក៏ទន្ទឹមនឹងនោះហេតុផលទាំង3នេះក៏ជួយឲ្យយើងអឺឆ្លើយតបទៅលើចំណុច positive result ដែរខណៈពេលដែលយើងមាន apply ទៅលើ technology ណាអាហ្នឹងចំណុចដែលច្រាស់ពីអាហ្នឹងទៅវិញគឺទទួលបានលទ្ធផលល្អតែបើ do not always produce positive result ដោយសារមូលហេតុអី information not quality management filter អត់ចេះ feel អត់ចេះ filter ទៅលើ ចំណុចណាដែលសំខាន់ចំណុចណាដែលជា priority ចំណុចទី3គឺនិយាយពីគោលនយោបាយរបស់អង្គភាពគឺมันមានលក្ខណៈមួយល្អប្រសើរបាទអញ្ចឹងគូសង្ខេបប៉ុណ្ណឹងបាទចំណុចបន្តបាទចំណុចបន្ត high velocity automatic decision making ចំណុចមួយទៀតគេនិយាយពីនេះ អឺការធ្វើសេចក្តីសម្រេចចិត្តវានេះពេកបាទអូតូបន្តិចពេកពេលខ្លះនេះ make decision make possible through computer algorithm beside define step for high structure decision ប៉ុន្តែសម្រាប់ structure ដែលមានលក្ខណៈល្អគេអាចធ្វើ automatic decision បានណា human take taken out of decision ណាតកតងជាមួយនឹង speed តកតងអីផ្សេងផ្សេងក៏អាចជាហត្ថពលដែរប៉ុន្តែនៅក្នុងនេះគឺសំដៅទៅលើ ការដែលយើងប្រើ technology វាធ្វើឲ្យយើងអាចទទួលបានផលច្រើនដែរណា require fresh regard to ensure proper operation and regulation អ្វីដែលយើងត្រូវធ្វើបានជា high automatic decision making គេធ្វើឡើងតាមរយៈប្រព័ន្ធ computer នឹងឯងហើយតាម step នីមួយៗរាល់ step គឺសិតតែមាន structure អញ្ចឹងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយ structure ហ្នឹងគេច្រើនប្រើ automatic ណាបាទចូលដល់ចំណុចទី2ណា content ទី2 content ទី2និយាយពី business intelligence business intelligence អូខេនេះអាជីវកម្មវៃឆ្លាតនៅក្នុងនោះគេថា ជាអាជីវកម្មវៃឆ្លាតបាន គឺជាអាជីវកម្មមួយដែលមាន ប្រមូលទិន្ន័យវិភាគទិន្ន័យរក្សាទុកទិន្នន័យហើយ produce by business ហើយបង្កើតបានទៅជាអាជីវកម្មមួយបាទ database ជាមួយ data warehouse data mart អីត្រូវបាន store ទុកនៅក្នុង business intelligence បាទ business intelligence នៅក្នុងនោះក៏មានរួមបញ្ចូលទាំង business analytic and analytic ណាគេដាក់ជាអាជីវកម្មវិភាគ tool គេប្រើ tool technique អញ្ចឹងវាមានច្រើនក៏ដល់បន្ទាប់ពីមាន technology ច្រើនទៅវាធ្វើឲ្យមាន tool and technique for analyze data OLAP ណា OLAP ណា statistical model data mining អីជាដើម ចឹងអាការកំណត់ស្វែងរកទិន្នន័យអីការកំណត់ជា model ហើយនឹងស្ថិតិចឹងអ្នករៀនស្ថិតិពីឆ្នាំទី1តាហេតុអីបានគួររៀនស្ថិតិរៀនស្ថិតិជួយអីខ្លះសម្រាប់អាជីវកម្មច្រើនច្រើនមែនទែនទាំង research ក៏ដូចគ្នា បាទ business intelligence vendor create business intelligence and analytic purchase by firm នេះគាត់បង្កើត business intelligence ហើយគាត់ពិភាក្សាហើយគាត់លក់ទៅឲ្យក្រុមហ៊ុនជាដើមបាទអានេះ process intelligence សម្រាប់ business intelligence នឹងការធ្វើសេចក្តីសម្រេចចិត្តអញ្ចឹង data របស់យើងមាន បាទ business intelligence in infrastructure ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ business intelligence នៅក្នុងនោះមានទម្រង់ចំនួន3ធំធំ បាទនេះ3ធំធំ1 4ធំធំ1 2 3 4ហើយបង្កើតបានទៅជា platform បាទដំបូងបំផុត data environment គេ ប្រមូលទិន្នន័យបញ្ចូលទិន្នន័យ store ទុកទាំងអស់មួយចំណុចនេះចូលទៅក្នុង database គេហៅ database data វាហៅឬក៏ data map អាហ្នឹងហើយបង្កើតបានតែជា business intelligence មួយហើយនៅក្នុងនេះគេបង្ហាញពី structure របស់វាណាបាទចូលដល់ចំណុចទី2 business analytic tool set គេប្រើ tool អីសម្រាប់វិភាគទិន្នន័យនៅក្នុងអាជីវកម្មទាំងអស់ហ្នឹងអាចជា statistical model អាចជា data mining អាចជា OLAP បាទហើយអាចជា production report អាចជារបាយការណ៍នៃការផលិត បាទបន្ទាប់ពីបានដំណឹងហើយ គេបាន managerial user and method នេះនេះ structure របស់វាចូលដល់គេចូលដល់គេហៅថា business strategy បន្ទាប់ពីយើងបានទិន្នន័យនេះហើយនិយាយទៅសរុបមកវិញអាជីវកម្មហ្នឹងគឺនេះគឺជាទម្រង់មួយសម្រាប់អាជីវកម្មមួយទាំងមូលបន្ទាប់មកដំណាក់កាលទី1គេបង្កើតបានទៅជា database បន្ទាប់ពី database គេមាន data tool data statistic ដើម្បីយកមកភាគ បន្ទាប់ពីបានវិភាគហើយអីហើយគឺគេយកមកពីរៀបចំជាយុទ្ធសាស្ត្រនៅក្នុងអាជីវកម្ម business strategy performance management balance score ឬក៏ forecast ជាកអីផ្សេងផ្សេងជាដើមបាទហើយចុងក្រោយគេបាន platform មួយដែល គេហៅថា MIS DSS ឬក៏ EIS ហ្នឹងអញ្ចឹងបានដំណឹងហើយគេរៀបចំ design database data data user interface ណា user interface ដែលមានអាចជា report អាចជា dashboard អាចជា scorecard អាចជា desktop ឬអាចជា mobile អាចជា web portal ឬក៏ social media ជាដើមហ្នឹងណាអាហ្នឹងគេហៅថា business intelligence ការដែលយើងវិភាគទៅលើទិន្នន័យហើយយកមកណានេះជាចំណុចមួយដែលជាគុណប្រយោជន៍ខ្លាំងមែនទែនសម្រាប់យើងជាអ្នករៀន business ហើយយើងត្រូវស្វែងយល់ពីលក្ខណៈនៃការប្រមូលព័ត៌មានទិន្នន័យទាំងអស់ហ្នឹងសួរថាចាំបាច់ត្រូវដឹងអត់ ត្រូវតែដឹងណាព្រោះពេលដែលយើងប្រើអានឹងជួយយើង ច្រើន ខ្លាំងមែនទែនណាជួយយើងទោះបើយើងមិនមាន system អីត្រូវជួយអឺពេញលេញលក្ខណៈត្រឹមត្រូវតាមស្តង់ដារគឺយើង ចេះ store ទុក information និយាយរួមបើយើងយើងជាមនុស្សម្នាក់ដែលប្រភពប្រមូលផ្ដុំទៅដោយប្រភពនៃព័ត៌មាន គឺយើងអាចធ្វើសេចក្តីសម្រេចចិត្តនឹងការវិភាគបានយ៉ាងងាយស្រួលណាកន្លែងហ្នឹងអូខេ ចំណុចទី2បន្ត six element in business intelligence environment ការដែលយើងវិភាគទៅលើលក្ខណៈនៃ6ចំណុចនៃធាតសំខាន់សំខាន់ នៅក្នុងការទទួលយកនឹងការវិភាគនិងបង្កើតឲ្យបានទៅជា business intelligence ចំណុចទី1គឺនិយាយពី data from business environment រាល់តនន័យដែលយើងត្រូវធ្វើ store ទុកនៅក្នុងផ្នែកទី1ណានេះ6ចំណុចហ្នឹងនៅក្នុងផ្នែកទី1នៃ database intelligence នៅក្នុង infrastructure ហ្នឹង គឺនេះ database data warehouse data mart ហ្នឹងគឺជាចំណុចនេះណាប្រមូលទិន្នន័យ data from business environment បន្តមកទៀត business intelligence infrastructure ហើយចាប់ផ្ដើមបង្កើត form បន្តមកទៀតគឺ business analyst tool tool ដែលយើងយកមកប្រើចំណុចទី3គឺ user ជាមួយនឹង method ហើយទី3គឺ delivery platform ទៅជា MIA ទៅជា DSS ឬក៏ ESS ហើយចុងក្រោយគឺ interface ដែលគេប្រើណាបាទហើយខ្ញុំបានបញ្យល់នៅក្នុង infrastructure ហើយហើយបាទចំណុចបន្តទៀតបាទនេះគេថា business intelligence and analytic capability សមត្ថភាពនៅក្នុងការវិភាគណាអាជីវកម្មវៃឆ្លាតជាមួយនឹងសមត្ថភាព នៅក្នុងការវិភាគអ្វីដែលអាចធ្វើទៅបានចំណុចទី1គឺ goal ទិសដៅ ដែលគេចង់ធ្វើគឺ deliver accurate real time information to decision maker សម្រាប់អ្នកដែលគាត់ធ្វើសេចក្តីសម្រេចចិត្តអញ្ចឹងទិសដៅសម្រាប់ការធ្វើអាជីវកម្មនិងការវិភាគនេះគឺ ដើម្បីចែកម្លែកព័ត៌មានឲ្យទាន់ពេលវេលាត្រឹមត្រូវសម្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តបាទទី2 main functionality of BI system នេះចំណុច សំខាន់ចម្បងនៃទូនីតិរបស់ BI system BI B intelligent នេះ business intelligent BI system មាន production report parameterized report dashboard scorecard ad hoc query search report creation drill uh drill down forecast scenario model ជាដើមអញ្ចឹងនៅក្នុងនេះគូសង្ខេបប៉ុណ្ណឹង បាទចាំបញ្យលច្រើនទេចំណុចនេះបាទមានន័យថានៅក្នុង system ហ្នឹងវាមានតាំងពី report មានតាំងពី parameter វិភាគ report បង្ហាញជារបាយការណ៍ជា scorecard ជា dashboard អីជាដើមមានសំណួរមានអីផ្សេងផ្សេងហើយមានអឺជំរើសផ្សេងផ្សេងដែលយើងអាចវិភាគបានហើយនឹងការព្យាករណ៍បាទជាដើមសម្រាប់ user វិញណាគេបែងចែកទៀតណានៅក្នុងហ្នឹង business intelligent user ហ្នឹងក៏ មានគេថា80% are casual user relying on product report នេះ80%គឺត្រូវប្រើពឹងផ្អែកទៅលើរបាយការណ៍នៃការផលិតណាជាទូទៅហើយ senior executive អីជាដើមគឺគាត់ត្រូវមើលគាត់ត្រូវប្រើនេះ just monitoring functionality គឺគាត់ត្រូវប្រើជានិច្ចបាទហើយ middle manager and analyst អ្នកវិភាគអ្នក គ្រប់គ្រងថ្នាក់កដាលជាមួយនឹងអ្នកវិភាគអីគឺប្រើ ad hoc analyze ការវិភាគចាប់ពីចុងជើងដល់សក់ក្បាលពីចុងជើងដល់សក់ក្បាលឬក៏ពីក្បាលដល់ចុងជើងណាគ្រប់ចំណុចគ្រប់ជ្រុងជ្រោយការវិភាគគ្រប់ជ្រុងជ្រោយណាហើយមួយទៀតគឺ operational manage employee អឺបុគ្គលិកនយោជកដែលគាត់ នៅ ក្នុងផ្នែកប្រតិបត្តិគាត់ត្រូវធ្វើអីខ្លះនេះតាមរយៈ business intelligence ហ្នឹងណាមាន report ណានេះ ពី cake ពី package report នៅក្នុងនោះមាន ដូចជា safe sales forecasting ណា customer satisfaction loyalty and attribution នៃ supply chain backlog employee ឬក៏ productivity ជាដើមចឹងនៅក្នុងនោះមាន ច្រើនសម្រាប់ operational manage employee អូខេបាទ business intelligence user ផ្នែក user ជាមួយនឹងផ្នែក power user នេះនៅក្នុងនេះគេប្រែនិយាយពី power user មាន casual user អ្នកប្រើប្រាស់អឺ3ប្រភេទដែលត្រូវប្រើ នៅក្នុងពេលតែមួយចេះតែលើនេះហ្នឹងណាបាទចឹងផ្នែក power user គឺ IT developer support super user business analyst អឺ analytical modeler គឺគាត់ប្រើអាហ្នឹងគេហៅថា power user ទៅលើតន្ន័យនៃ សមត្ថភាពនៃការផលិតទៅលើ BI អញ្ចឹងនៅក្នុងនោះគាត់ត្រូវប្រើអីនេះនេះនេះណាតាម function នីមួយនីមួយហើយសម្រាប់ casual user វិញគឺមាន80%អានេះមានតែ20%ទេតែគាត់ជា employee ហើយជា power user ប៉ុន្តែ80%ជា consumer ឬក៏ casual user ដែលគាត់ប្រើណា operational employee senior manager manager staff ឬក៏ business analyst បាទជាចំណុចទី2បន្តនិយាយពី report report មានអីខ្លះអានឹងគ្រូផ្ដល់ពេលនេះគឺចាប់ផ្ដើមសង្ខេបហើយសេចក្តីលំអិតទៅលើចំណុចនីមួយៗនៅក្នុងអាជីវកម្ម Bio Intelligence ហ្នឹងគេមានតែមានអីខ្លះចឹង product report production report គេមានអីនៅក្នុងនោះ មាន most widely used output of BI should common identify package report មានតាំងពី sale report អានឹងអាស្រ័យលេអាស្រ័យលើយើង បើយើងជា manager យើង ចង់ design system មួយដើម្បីគ្រប់គ្រងនៅក្នុងក្រុមហ៊ុនយើងយើងគួរដឹងព័ត៌មានអីខ្លះអញ្ចឹង report គួរតែមានផ្នែកណាខ្លះអញ្ចឹងផ្នែកទី1គឺនិយាយពីផ្នែក sale ផ្នែក service call center ផ្នែក marketing procurement ណា and support ផ្នែកលັດតកម្មជាមួយនឹងអឺផ្នែក control ហើយ supply chain ការផ្គត់ផ្គង់ financial human resource ហើយជាដើមអញ្ចឹងអញ្ចឹងនៅក្នុងផ្នែកមួយមួយវាមានអីណាអានឹងដែលត្រូវមាននៅក្នុង report នឹងគ្រូសង្ខេបខ្លីទេបាទហើយចំណុចបន្ត predictive analysis នេះការវិភាគនិងព្យាករទុកណា we use variety of data technique to predict future trend and behavior pattern ចំណុចដែលសំខាន់ហ្នឹងគឺ business intelligence ជួយឲ្យយើងវិភាគដើម្បីទស្សទាយនឹងវិភាគអេយ៉ាបតទៅថ្ងៃអនាគតបានណា future trend នេះនិន្នាការទៅថ្ងៃអនាគតជាមួយនឹងគំរូដែលយើងអាច យកទៅធ្វើជាការ run business របស់យើងបានបាទនេះតាមរយៈអី statistical analysis data mining historical data ឬក៏ assumption អីជាដើមដែលយើងយកមកប្រើដើម្បីយកមកវិភាគរួចហើយយើងទទួលបានលទ្ធផលបាទ incorporated into numerous BI application for sale marketing finance fraud detection ជាមួយ healthcare credit អីជាដើមអូខេគូសង្ខេប មួយទៀតនិយាយពី big data បាទ big data យើងសល់ប្រហែលចំណុចទេហើយគ្រូនឹងព្យាយាមបញ្ចប់មេរៀននឹងតែមួយវីដេអូបាទ big data analyze big data analyze នេះ massive data set នេះ collect from social media online in store customer data and so on ជាដើមការវិភាគបែបតិន័យបែបនេះធំបាទ បាទចំណុចបន្តនេះ collect use data generate by sensor ណានៅក្នុងនេះអឺមិញ big data បាទជាស្រ័យបាទ big data នេះគឺ hell center a hell create real time personal shopping experience of a major online retailer គឺ big data នេះគឺសំដៅទៅលើទិន្នន័យទាំងអស់ដែលគេប្រម៉ែប្រមូល ចងក្រងរក្សាទុកនៅក្នុងប្រព័ន្ធអ៊ីនធឺណិតអឺ ចឹងប្រភេទពូអនឡាញប្រភេទពូអីផ្សេងផ្សេងគឺយើងអាច real time real time shopping បានណា real time shopping ហើយមួយទៀត big data ហ្នឹងក៏អាចបង្កើតបានតែជា smart city អញ្ចឹងប្រភេទ Google search engine នេះហ្នឹងអាហ្នឹងសិតតែជាប្រភេទដែល big data analyze ហើយយើងគាត់ថាវាវាគាត់ថាជា search ហើយប្រព័ត៌មានគឺយើងយកមក analyze ខ្លួនឯងអញ្ចឹងណានៅក្នុង Google search engine ហើយវានឹងទាញទៅដល់ព្រោះមានតាមរយៈតិន័យទាំងអស់ហ្នឹងគេអាចបង្កើតបានទៅជា business intelligence ដែរណាគេអាចចងក្រងហើយ Google បង្កើតបានទៅជាប្រភេទនៃអាជីវកម្មដែលអាចរកចំណូលបានរាប់សិបលានដុល្លារក្នុងមួយឆ្នាំមួយឆ្នាំណាបាទទាំងតាមរយៈនឹងឯងជា big data បាទហើយមួយទៀតគឺនិយាយពី smart city ណា smart city ក្រុងទីក្រុងឆ្លាតទេទីក្រុងឆ្លាត បាទនៅក្នុងមានអី public record មាន sensor location data from smartphone នេះនិយាយពី public record ការថតការចងក្រងឯកសារជាលក្ខណៈសាធារណៈហើយមួយទៀតនិយាយពី sensor ការចាប់យកអាប្រភេទចាប់នេះហ្នឹងចាប់ sensor អាហ្នឹងយើងនិយាយពី sensor យើងស្គាល់ហើយ location data from smartphone ការទទួលយកឬក៏ការចាប់ទីតាំងណាតិន្នន័យ ពី smartphone របស់យើងដូចគេយើង search នៅក្នុង Google Map អីហ្នឹងអាហ្នឹងសិតតែជាប្រភេទនៃ Google smartphone បាទជាលក្ខណៈ sensor ចាប់យកទីតាំងដែលយើងទៅកន្លែងណាដល់ណា user អីយើង អាចនេះ track បានបាទ ability to evaluate effect of one service change on system ហើយនឹងសមត្ថភាពក្នុងការវាតម្លៃផ្សេងផ្សេងទៀតទៅលើប្រព័ន្ធរបស់យើងក្នុងការផ្លាស់ប្ដូរជាដើមបាទ ចុះដល់ចំណុចទីបន្តនិយាយពី operational intelligence and analytics និយាយពីផ្នែក operation ម្ដងអញ្ចឹងផ្នែក operation ក៏គេផ្ដោតសំខាន់ទៅលើ កត្តានៃការគ្រប់គ្រងដូចគ្នាបាទនៅក្នុងនោះគឺ គេឲ្យឈ្មោះថាអឺផ្នែក ប្រតិបត្តិ13ឆ្លាតអញ្ចឹងនៅក្នុងនោះគឺធ្វើអីតាមដានរាល់សកម្មភាពអាជីវកម្មណាតាមដានរាល់កម្មភាពអាជីវកម្មហើយទី2 collect នេះប្រមូលហើយនឹងប្រើប្រាស់ data បង្កើត data តាមរយៈ sensor ហ្នឹងឯងជាដើមហើយបន្តមកទៀតគឺ Internet of Things ណាគេនិយាយពី apply ទៅលើការប្រើប្រាស់ណា Internet អញ្ចឹង Internet of Things នេះគឺនៅក្នុងផ្នែកប្រតិបត្តិគឺគេត្រូវប្រើ Internet ជារួមដើម្បី តាមដានដើម្បី track ដើម្បី analyze ដើម្បីប្រមូលព័ត៌មានពីផ្នែកប្រតិបត្តិហ្នឹងដើម្បីធ្វើការវិនិច្ឆ័យនេះ web activity sensor another monitor service device ជាដើម។ អឺឥឡូវនេះសម្រាប់ផ្នែក HR អីគេអត់ប្រើនេះគេប្រើ app ណាមានក្រុមហ៊ុន HR ក្រុមហ៊ុនអីផ្សេងផ្សេងដែលគាត់ឲ្យបុគ្គលិកគាត់ប្រើ app មិនបាច់ចាំទៅណាក៏បានដែរគឺ track information តាមរយៈ database ថតទូរស័ព្ទ inform ណា check online ឯជាដើមអាហ្នឹងគេមាន system គេអាហ្នឹងគេហៅថា operational intelligence បាទ software ផ្សេងផ្សេងទៀតក៏មានដែរនៅក្នុងហ្នឹងដែលមាននេះ software for operational intelligence and analytics enable company to analyze their big data បានណាអូខេចំណុចបន្តនិយាយពី location analyze ទេការវិភាគទៅលើ location សិតតាជាព័ត៌មានដែលយើងអាចហើយយើងកំពុងតែប្រើប្រាស់សំបីតែនៅក្នុង Facebook ក៏ប្រើនៅក្នុង Telegram នៅក្នុងអឺ Google search engine Google Map Google អីផ្សេងផ្សេងដែរយើងឥឡូវនេះកំពុងតែ popular ទៅលើ Google product ទាំងអស់អញ្ចឹងសម្បីតែ email ទៅជា Gmail Google តែ gmail.com ណាបាទសបូសបូបែបនៃ popular មែនទែនសម្រាប់ Google ហើយកំពុងវាយលុកហើយពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងហើយ Google service Google product ក៏មានច្រើនដែរបាទហើយខ្ញុំនិយាយសរុបអញ្ចឹងទាំងអស់ទៅ មាន តាំងពី data map តាំងពីអីចឹងដើម ចឹងអញ្ចឹងប្រព័ន្ធយើង គឺអាចចងក្រងបានហើយណា Geographic Information System GIS ដែលមាននេះ Thai location related data ឥឡូវ map Google Map យើងងាយស្រួលពីកន្លែងមួយទៅកន្លែងមួយ គេ share location ចាប់តាម track get direction ទៅ Google គាត់ apply ទៅរួម បាទ Google គាត់ apply ទៅរួម បាទចូលដល់ចំណុចបន្តសម្រាប់ business intelligence មាន two main management strategy for develop BI ជាមួយនឹង BA នេះណា BI BA អាហ្នឹងករណីដែលយើងអឺអឺប្រើណា two main management in strategy for developing BI and BA capacity ណា one stop integrate solution ណា one stop integrate solution ហើយ នៅក្នុងនោះគេត្រូវប្រើអីខ្លះអានេះប្រភេទពីមុនមកគេណែនាំយើងហើយមកដល់ស្លាកស្លាយចុងក្រោយនេះគឺស្លាយបន្តបន្តមកនេះត្រង់ចំណុចនេះគឺគេនិយាយពីយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍទៅលើ BI ជាមួយនឹង BA BI Business Intelligence BA គឺ Business Analytic នេះនៅខាងលើណាបាទ hardware firm sell software that run optimally on their hardware make firm dependent on single vendor switch cost ញ៉ាហ្នឹងចំណុចដែលគេអភិវឌ្ឍ multiple base of breed solution នេះចំណុចដែល multiple base កាន់តែល្អប្រសើរជំដំណោះស្រាយដើម្បីអឺដោះស្រាយទៅលើប្រភេទនៃ multiple យុទ្ធសាស្ត្រ multiple multiple multiple នឹងបាន គឺត្រូវតែម៉េច grid grid flexibility ត្រូវចេះបត់បែនទៅតាម លក្ខណៈ ដែលជាលក្ខណៈឯករាជ្យហើយ potential difficulty in integration មួយទៀតសក្តានុពល បាទសក្តានុពលហើយ mass real with multiple multiply vendor ណាអូខេបាទយើងនឿយតិចដែរប៉ុន្តែមិនអីទេបើហើយឲ្យហើយទៅកុំឲ្យខាតព្រោះសង្ខេបចុងក្រោយសាប៊ូនស្លាយបាទ decision making contingency contingency នេះការធ្វើសេចក្តីសម្រេចចិត្ត ប្រកបទៅដោយអឺជេរភាពអានឹងបន្តបន្តទៅរហូតណា operational and middle manager តែ use អី use MIS to run data from TPS ហើយគាត់ធ្វើ routine បណ្ដាក report ហើយ accept ទៅលើ report expectation report ណា expectation report ដែលគាត់រំពឹងទុកថារបាយការណ៍ដែលគាត់កើតឡើងនឹងមានអីខ្លះបាទហើយមួយទៀតគឺ super user សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ and business analyze use ទៅលើ DSS សម្រាប់ធ្វើអី sophisticated analyze and customer custom report semi structure ជាមួយនឹង decision នេះគណៈពេលដែលយើងធ្វើសេចក្តីសម្រេចចិត្តមានតាំងពី operational middle ហើយជាមួយនឹងនេះ super user ហើយជាមួយនឹង business analyst គាត់ប្រើអីអញ្ចឹង middle គាត់ប្រើ MIS ហើយនឹង business analyst ជាមួយនឹង DSS បាទ DSS អូខេហើយការដែលយើងប្រើមានមាន semi structure សម្រាប់ super user ជាមួយនឹង business analytics អូខេបាទចំណុចទី3 D DSS for semi structure នេះ use mathematic semantical នេះ mathematical analyze model allow variety of analyze ដែលយើងអាចប្រើពាក្យ ណាគណៈពេលដែលយើងធ្វើសេចក្តីសម្រេចចិត្តដែលអត់ដាច់នៅក្នុងនោះគឺជាជារឿយរឿយយើងប្រើគោលការណ៍ឬក៏អាក្រិសឹមរបស់គណិតវិទ្យាដើម្បីទាញអនុញ្ញាតនៃការវិភាគ what if បើសិនជាប្រើវា what is ឬក៏ sensitive analyze ឬក៏ backward sensitive analyze ឬក៏ការវិភាគបែបជាលក្ខណៈសោះ statistic នេះជាដើមនេះឬក៏វិភាគជាលក្ខណៈ pivot table pivot table ណា បង្កើតជារបាយការណ៍សំដៅទៅលើការបង្កើតជារបាយការណ៍ដើម្បីធ្វើសេចក្តីសម្រេចចិត្តនេះ balance scorecard framework នេះ firm strategy and objective សម្រាប់មេរៀនចុងក្រោយនេះគឺវាជារឿងដែលសំខាន់ដែរសម្រាប់យើងក្នុងការធ្វើសេចក្តីសម្រេចចិត្តហើយនៅក្នុងអង្គភាព អ្វីដែលយើងធ្វើបានណាណាអញ្ចឹង firm strategy and objective គោលដៅរបស់យុទ្ធសាស្ត្រគោលដៅរបស់ក្រុមហ៊ុនជាមួយនឹង យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនត្រូវមានអីអញ្ចឹងនៅក្នុងនោះត្រូវផ្ដោតសំខាន់ទៅលើផ្នែកហិរញ្ញវត្ថុផ្នែកទៅលើ learning and grow ផ្នែកទៅលើ business process ហើយជាមួយនឹង customer customer ់ customer អូខេហើយនៅក្នុងផ្នែកនីមួយៗក៏មានកិលឹះចំណុចសំខាន់សំខាន់ដែរហើយគូណា នៃ business process number of activity process អាហ្នឹងសិតតែជាយុទ្ធសាស្ត្រដើម្បីស្គាល់ខាតនៅក្នុងការដែលយើងរៀបចំទៅលើទិន្នន័យនេះ in the balance scorecard framework the firm strategy objective are operationalize along four dimension នេះយុទ្ធសាស្ត្រនៅក្នុងយុទ្ធសាស្ត្រ firm ជាមួយនឹង objective របស់ firm ហ្នឹងគឺត្រូវ follow ទៅតាមគឺទិសដៅនៃ dimension ចំនួន4នៅក្នុងនោះមាន business process នៃ financial business process customer learning each dimension is measure using several KPI នេះរាល់ dimension ទាំងអស់គឺត្រូវបានប្រើប្រាស់ហើយវាស់វែងតាមរយៈ KPI ណា Key Performance Index Index ណា Key Performance Key Performance Index អូខេបាទហើយចំណុចបន្តនិយាយពី decision support for senior management បន្តអ្នក business performance management មានត្រូវធ្វើអីហើយនៅ data for ESS data for ESS ចឹង enterprise support system ណាអូខេហើយ slide ចុងក្រោយ GDS នេះ Group Decision Support System ដែលជា slide ណា Interact System to Facilitate Solution for Unstructured Problem by Group នេះគឺជាប្រព័ន្ធគ្រប់គ្រងការធ្វើសេចក្តីសម្រាប់ចិត្តជាក្រុមដែលអាចអនុញ្ញាតឲ្យយើងសម្របសម្រួលនិងដោះស្រាយប្រភេទនៃបញ្ហាដែល ដោះស្រាយតាមតម្រងមិនផ្លូវមិនមិនមានតម្រងណាអូខេហើយ specialize ទៅលើ hardware software ដែលមានអីខ្លះ overhead projector display screen software to collect នេះជាដើម enable increase meeting size and increasing productivity អនុញ្ញាតឲ្យយើងបង្កើនទៅនឹងការទំទំហំបរិយាកាទំហំនៃការប្រជុំជាមួយនឹង increase ទៅលើ productivity អូខេ ហើយមួយទៀត promote collaboration atmosphere និង anonymity នេះអាច promote អាចលើកទឹកចិត្តនឹងកិច្ចសហប្រតិបត្តិការនិងបរិយាកាសទូទៅឲ្យកាន់តែប្រសើរឡើងហើយ use structure method to organize and develop អូខេអញ្ចឹងសរុបមកវិញសម្រាប់មេរៀនទី5ទី6ដែលជាត្រូវគ្នាជាមួយនឹងមេរៀនទី12នៅក្នុង ebook បានបញ្ចប់តាមរយៈការស្វែងយល់ចុងក្រោយទៅលើការធ្វើសេចក្តីសម្រេចចិត្តណា ការលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តតាមរយៈ software ដែលអាចជួយឲ្យយើងក្នុងការពង្រីកអាជីវកម្មនិងការធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើងអូខេគូសង្ខេបប៉ុណ្ណេះសូមហើយយើងអាចណាស្រាវជ្រាវបន្តទៀតដើម្បីទទួលបាន ចំណេះដឹងកាន់តែស៊ីជម្រៅពីមេរៀនព្រោះយើងមាន e-book ដើម្បីអានហើយនេះគ្រាន់តែគូបញ្យលពីលក្ខណៈនៃមេរៀនត្រួសត្រាសសម្រាប់ពួកយើងទាំងអស់គ្នាបាទអូខេអរគុណច្រើន